បាទបងប្អូននេះខ្ញុំបានដូរដូរពាក់ព័ន្ធទៅនឹងថើងរួចហើយបាទអញ្ចឹងពេលដែលយើងដាំបាទអញ្ចឹងបងប្អូនទាំងអស់គ្នាពេលដែលយើងដាំយើងត្រូវមើលថានេះពាក់ព័ន្ធទៅនឹងនៅក្នុងបដូរហ្នឹងវាមានដីអត់បើសិនបើនៅក្នុងបដូរហ្នឹងវាដីច្រើនពេកអញ្ចឹងពទាកទួយកពើយើងនឹងអាចរលួយបាទអញ្ចឹងកទាកទួយកពើយើងអាចរលួយ តែឥឡូវបងប្អូនទាំងអស់គ្នាមើលនេះនេះឃើញទេអញ្ចឹងខ្ញុំសម្អាតវាហើយហើយអញ្ចឹងប្រទាលកន្ទុយក្រពើអញ្ចឹងវាអត់រលួយទេបាទនេះបងប្អូនឃើញទេអញ្ចឹងអ្វីដែលសំខាន់គឺបដូលវាបដូលវាសំខាន់ណាស់បាទបាទអញ្ចឹងនេះបងប្អូនមើលបាទហើយនេះគឺខ្ញុំដាក់ដកអានេះវានេះនេះអញ្ចឹងខ្ញុំបដោះវាបាទយើងអាចយើងលក្ខណៈយើងដាំអញ្ចឹងវាហានិភ័យគឺវីដេអូខ្លះវាចេះតែផយើងឯង ជួនកាលវាសឹងតែ10អត់ទាន់រស់មួយឯបងប្អូន បាទអាហ្នឹងគេធ្វើវីដេអូលក្ខណៈផយើងទេបាទវាអាចគឺអ្នកខ្លះគេមានបច្ចេកទេសគេអាចដាំបាន តែខ្ញុំសាកទៅវាមិនងាយទេបើយើងយកកូនយកមកដាំគឺវាល្អបាទបាទអញ្ចឹងនេះបងប្អូនទាំងអស់គ្នាមើលនេះបាទអញ្ចឹងការដូរផើងរបស់យើង គឺ បានសពគ្រប់ហើយ បាទចាំពេលដែលវា បានធំដូចអានោះទៀត បានយើងដូរផែនទៀតបាទអញ្ចឹងអរគុណច្រើន